ប្រិមិត្តជាទីមេត្រីកាន់តែក្តៅលោកជំទាវអុកញ៉ាតាំងកិច្ចលៀងសុំតោភ្ជាប់ជាមួយរូបថតសម្ដេចតេជោស្រាប់តែលោកជំទាវអុកញ៉ានឹមវណ្ណៈដាក់ចំចំក្រៅពីវិក្មិនម្នាក់គឺលោកជំទាវអុកញ៉ាតាំងកិច្ចលៀងបានធ្វើការលើកឡើងប្រៀបធៀបទម្លាប់អ្នកមានអ្នកក្រ ដោយនិយាយថាអ្នកក្រត្រាម៉ារឿងថយក្រោយអ្នកមានគិតរឿងទៅមុខនោះ ធ្វើឲ្យប្រជាជនជាច្រើនសម្ដែងការមិនពេញចិត្តនិងធ្វើការប្រតិកម្មជាខ្លាំង។ ជុំវិញនឹងរឿងនេះកាលពីយប់ថ្ងៃទី1មេសា2023សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារពិសេសជូនជនរួមជាតិពាក់ព័ន្ធនឹងការលើកឡើងអំពីអ្នកមានអ្នកក្រព្រមទាំងសំណូមពរឲ្យបញ្ឈប់ការវាយប្រហារគ្នា ជាការឆ្លើយតបនៅថ្ងៃដដែលនោះលោកជំទាវអគ្គញាតាំងកិច្ចលៀងបានបង្ហោះសារយ៉ាងវែងអន្លាយធ្វើការអរគុណនិងគោរពតាមអនុសាសន៍របស់សម្ដេចតេជោព្រមទាំងទទួលស្គាល់កំហុសរបស់ខ្លួនផងដែរ។ ទោះជាយ៉ាងណាស្រាប់តែពេលថ្មីថ្មីនេះវីដេអូចាស់មួយទៀតរបស់លោកជំទាវនិយាយរឿងអ្នកមាន ស្រឡាញ់គ្រួសារអ្នកក្រមើលមិនឃើញខ្លួនឯងល្អជាងគេតែងមើលឃើញកំហុសអ្នកដតីនោះត្រូវបានគេចែករំលែកឡើងវិញ កាន់តែធ្វើឲ្យមហាជនក្តៅក្រហាយខឹងសម្បាថែមទៀតឆ្លើយតបនឹងការកាត់តចែករំលែកវីដេអូរបស់ខ្លួនឡើងវិញនេះនៅថ្ងៃទី4មេសា2023លោកជំទាវអុកញ៉ាតាំងកិច្ចលៀងបានបង្ហោះរូបថតរបស់ខ្លួនភ្ជាប់ជាមួយនឹងរូបថតសម្ដេចតេជោ អមដោយសារលើកម្រាមដៃសំពះទទូចសុំអង្វរដូចឆ្នេះថាចាជំរាបសួរបងប្អូនខ្មែរទាំងអស់ដែលនៅក្នុងស្រុកនិងក្រៅស្រុកនាងខ្ញុំសូមអង្វរបងប្អូនទាំងអស់គ្នាថាគោលបំណងល្អរបស់ខ្ញុំត្រូវបានរលាយអស់ហើយដោយសារខ្ញុំខ្សោយនៅសិល្បៈនិងអក្សរសិល្ប៍ខ្មែរក្នុងការនិយាយឬនិយាយដោយឡែកគឺខ្ញុំចេះនិយាយបានតែពាក្យសាមញ្ញសាមញ្ញដែលធ្វើឲ្យមានកំហុសខុសឆ្គងធ្ងន់ធ្ងរដោយអចេតនាបំផុត។ ពិសេសគឺធ្វើឲ្យសម្ដេចពុកហត់នឿយច្រើនណាស់ដោយសារតែកំហុសរបស់នាងខ្ញុំហេតុនេះនាងខ្ញុំសូមលំអោនកាយសំពះអង្វរបងប្អូនទាំងអស់គ្នាមេត្តាខន្តីអភ័យទោសដល់កំហុសអចេតនារបស់ខ្ញុំផងចុះ ក្រោយពីបានការលើកដៃសំពះសំខាន់តៃអភ័យទោសហើយនោះស្រាប់តែនៅថ្ងៃដដែលលោកជំទាវអុកញ៉ាននឹមវណ្ណៈបានបង្ហោះសារថាទោះបីជាសំណេរសំទោសក៏នៅបង្កប់ខ្លឹមសារប្រដៅគម្រាមដដែលវាជាទម្លាប់របស់វាគ្មិនខ្លះដែលខ្មែរយើងតែងតែហៅថាសន្តាននោះអីបន្ថែមលើនេះកូនស្រីលោកជំទាវហ៊ុនស៊ីណាតរូបនេះបានបង្ហោះសារមួយទៀតថាសុំទោសចេញពីចិត្តនិងបញ្ឈប់ការដៀលថ្មេះ ប្រៀបធៀបវណ្ណៈនិងវណ្ណៈបន្តទៅទៀតប្រជាពលរដ្ឋដែលគោរពស្រឡាញ់សន្តិភាពគោរពអនុសាសន៍សម្ដេចណាស់មិនបាញ់យករូបថ្នាក់ដឹកនាំមកផុសដើម្បី ដាក់សម្ពាធលើបងប្អូនខ្មែរនោះទេដោយសារនាងខ្ញុំផ្ទាល់ក៏បានស្ដាប់សាររបស់សម្ដេចអ៊ុំរយៈពេល27នាទីយ៉ាងម៉ត់ចត់និងគោរពជាទីបំផុតរួចហើយសូមអរគុណចេញពីចិន។